ខ្ញុំកណាចេះតែមានជំងឺដេកមិនលក់ចាគ្រូខ្ញុំបានចូលរៀនពីចិត្តដែរតែនៅតែដដែលខ្ញុំធ្វើការនៅថៃហើយអត់គ្នារៀនពិបាកបន្តិចតែនៅតែតស៊ូរៀនបាទនឹងការកេងមិនលក់វាមកកតាច្រើនយ៉ាងជួនកាលមកពីចិត្តនឹងក៏មានជួនកាលមកពី ទម្លាប់គេងនឹងខុសពេលវេលាក៏មានជួនកាលមកពីមើលអា screen ហ្នឹងទូរស័ព្ទហ្នឹងមុនគេងក៏មានវាចំណាំងផ្លាតរបស់កញ្ចក់ហ្នឹងរបស់កុំព្យូទ័រទូរស័ព្ទទូរទស្សន៍មុននឹងសម្រាប់ហ្នឹងវាធ្វើឲ្យខួរក្បាលហ្នឹង alert អត់ឲ្យងុយជាធម្មតាបើអ្នកមិនមានបញ្ហារឿងគេងវាមិនអីទេបើមិនមានបញ្ហារឿងគេងត្រូវ តែឈប់មើលអាទូរស័ព្ទឬក៏ស្អីក៏ដោយឲ្យតែលក្ខណៈ screen ហ្នឹងកុំព្យូទ័រទូរទស្សន៍វីដេអូអីក៏ដោយមុន គេឲ្យបានយ៉ាងហោច1ម៉ោងអីចឹងហើយបើវាពាក់ព័ន្ធនឹងផ្លូវចិត្តអាហ្នឹងយើងស្ដាប់យើងសិក្សាសង្កេតចិត្តរឿយរឿយរឿយរឿយទៅយូរយូរមានតែវាលក់មុនពេល ពីព្រោះចេះពីព្រោះអថិនិមិត្តឲ្យងួយហ្នឹងគឺវាកើតឡើងនៅពេលណាដែលយើងធ្វើប្រយោជន៍ នៅពេលណាដែលយើងធ្វើការងារអត់ប្រយោជន៍វាអត់ងួយទេពី ព្រោះអីពីព្រោះវាត្រូវចិត្តវាឧទាហរណ៍យើងតរឿងភាកចុះអត់នេះងួយទេព្រោះអីព្រោះវាត្រូវចិត្តវាត្រូវចិត្តលោភៈនោះត្រូវចិត្តកិលេសនោះឬក៏យើងអង្គុយលេងលំបែងអង្គុយផឹកស្រាអីចាំតែងាយល្ងួយដេកតាអត់ទេគឺស្វាងហ្មងប៉ិនបើដាក់ចិត្តស្ដាប់ធัวរៀនធัวអីចាប់ដើមល្ងួយភ្លាមហ្មងតែមកវាអីបានអញ្ចឹងធัวហ្នឹងវាល្មិច ថាមកវាខ្ទាស់ខ្ទាស់ពីកិលេសចឹងហើយបានអាតួលងុយហ្នឹងឲ្យតែយើងចង់ស្ដាប់ធัวយើងចង់ពិចារណាធัวវាមកងុយហ៎ណាដូចមេអញ្ចឹងអាហ្នឹងជាវិធីសាស្ត្រមួយឲ្យងាយលក់គឺផ្ដើមមកគិតពីរឿងមានប្រយោជន៍វាងុយឲ្យឆាប់ដេកលក់ត្មងហើយដេកមិនលក់ឲ្យដើកឡើងបើកទូរស័ព្ទឡើងបើកទូទស្សន៍ឡើងមើលនេះឡើងមើលនោះអាហ្នឹងស្របតាមម្ដងវាឲ្យដេកកាន់តែលេងលក់អញ្ចឹងណា អឺ center on សេងត្រឺអូនខ្ញុំបាទសូមគោរពប្រគុណម្ចាស់ខ្ញុំបាទមាន សំណួរចង់សួរប្រគុណម្ចាស់ដោយខាងក្រោមតើចេតនាដែលបណ្ដាលឲ្យចិត្តដែលគិតមិនត្រឹមត្រូវប៉ុន្តែយើងមិនបានប្រព្រឹត្តដូចចិត្តបានគិតទេតើមានបាបកម្មកម្រិតណាគុណម្ចាស់អឺ ជាធម្មតាអំពើទាំងឡាយជាអំពើប្រព្រឹត្តទៅតាម កាយទ្វាក្តីវចីទ្វាក្តីមโนទ្វាក្តីវាមកពីចិត្តទៅទាំងអស់ហ្នឹងប៉ុន្តែបើអំពើណាដូចជាថាចង់សម្លាប់ ប៉ុន្តែ យើងទប់ចិត្តមិន សម្លាប់វិញ វាមាន កំហឹងប៉ុន្តែយើងទប់ចិត្តថាមិនសម្លាប់ឯងអានឹងវាជាក្រំតែជាទុច្ចរិតតាម ផ្លូវចិត្តចឹងទៅ តែវាមិនដាច់សិល ចឹងឃើញទ្របគេចង់បានដែរប៉ុន្តែអត់អត់ទៅគិតអត់ទៅគិតដោយវិធីអាក្រក់ណាមួយដើម្បីឲ្យបានមកខ្លួនឯងចង់ចង់បានឃើញជាពាក់ចង់បានអានឹងជាមโนទុច្ចរិតទេវាអត់ដាច់កម្មបត្តិទេប៉ុន្តែมันបានលួចក៏ដោយប៉ុន្តែត្រេះរិះអញធ្វើមិនឲ្យបានវេអញត្រូវអញជាមើលវាត្នេះត្នោះអញត្រូវយកអញ្ចេះអញត្រូវលួចអញ្ចេះអានឹងដាច់កម្មបត្តិតាមមโนទ្វាវា វាមិនមែនត្រឹមតែចង់បានទេវាគិតទៅរកធ្វើម៉េចឲ្យបាន ដោយអំពើទុច្ចរិតអាហ្នឹងគឺជាអភិជាគេណាអភិជាតាមមโนមโนទុច្ចរិត3នោះខឹងចឹងដែរបើកាន់តែមកខឹងកាន់តែមកខឹងដូចជាមិនមិនបានទៅមានគំនិតអាក្រក់ចង់ព្យាបាទអីទេអាហ្នឹងគ្រាន់តែជាមโนទុច្ចរិតធម្មតាមិនដាច់កម្មបត្តិទេប៉ុន្តែគំនុំគុំនៅក្នុងចិត្តហ្នឹងគិតទៅជាមើល អញរកវិធីណាដើម្បី ធ្វើឲ្យវាវិនិច្ឆ័យធ្វើវិធីណាឲ្យវា កោតទុកអីចឹងចឹងអា stress រិះរកវិធីព្យាបាទគេហ្នឹងអាហ្នឹងដាច់កម្មបត្តិតាមទ្វាចិត្តណាមួយចិត្តដែរប៉ុន្តែអត់ដាច់ប៉ុន្តែមួយ ផ្លូវចិត្តដែរតែដាច់ខុសគ្នាមិនមួយគ្រាន់តែខឹងទៅធ្វើមិនត្រូវចិត្តខឹងហ្មងខឹងឆេវហ្មងប៉ុន្តែអត់ព្យាបាទទេអត់មានកំណត់ព្យាបាទទេមួយទៀតនៅតែក្នុងចិត្តដែរប៉ុន្តែជំរឿតែមានឱកាសអញ អញធ្វើបាបមានឱកាសអញធ្វើអញ្ចេះធ្វើអញ្ចេះប៉ិនអត់បានធ្វើទេណាគំនិតគិតអាហ្នឹងដាច់តាមផ្លូវចិត្តអឺ every moment ឈ្មោះអញ្ចឹងថា every moment អញ្ចឹងខ្ញុំគិតថាមានចម្ងល់មួយ ឬចាត់ទុកជា សំណួរម្ដាយក្មេកខ្ញុំករណាគាត់មានជំនឿខ្លាំងខាងគ្រូទាយធ្វើស្អីតិចក៏ទាយមិនថា ការងាររកស៊ីឬក៏បញ្ហាសុខភាព ហើយបែរបន់ហើយតែធ្វើបាបគាត់រហូត មិនចេះស្វាងហើយខ្ញុំកណាឆ្ងល់ថាតើពពួកភ្នែកងងឹតឬគ្រូមុនអាគមទាំងអស់នឹងដំបងវាកើតចេញពីណាហ្នឹងហើយមុនអាគមអីទាំងអស់ដំបងវាកើតមកពីជំនឿក្នុងសង្គមណាមាន ជំនឿអាហ្នឹងវាត្រូវតែមាន ហើយបើសង្គមណាលែងមានជំនឿសង្គមនោះក៏លែងមានដែរឧទាហរណ៍ដូចសង្គមអាត្មាមួយម្នាក់ឯងចុះដល់អាត្មាឈប់ជឿរឿងខ្មោចរឿងព្រាយរឿងលាក់ឆុងអីហ្នឹងទៅអញ្ចឹងរូបមន្តទាំងអស់ហ្នឹងអត់មាន នៅក្នុងអាត្មាទេបើទោះជាដឹងថាមានក៏អាត្មាអត់ប្រើដែរគឺ nothing អត់ប្រយោជន៍ខ្មោចព្រាយបិសាច ទោះបីថ្មរៀនទៅវាដឹងមានកំណត់អីចឹងតែថ្មអត់ទៅជឿអត់ទៅបន់ស្រន់វាទេមានមានតែវាទៅវាអត់មាន ពាក់ព័ន្ធអីជាមួយថ្មទេឃើញទេអញ្ចឹងកំណើតវាកុំទៅរោពីដំបងរោពីឥឡូវពួកយើងកើតមកនៅក្នុងសង្គមបែបហ្នឹងគេជឿយ៉ាងនេះគេជឿយ៉ាងនោះប៉ុន្តែយើងកើតមកដំបូងមានណាអត់មានទេដល់លឺគេនិយាយយូរយូរជឿគេជឿឯងអាហ្នឹងចាប់ដើមមានដំណឹងហើយទៅរកពីអាដំបូងឡើយនោះរមឃើញឯង តែវាកើតពីការភ័យបារម្ភកើតពីការជឿនេះជឿនោះកើតពីការភ័យខ្លាចហើយតែខ្លាចទៅវាឆោតពេលវាឆោតទៅឆោតបដ ாய் អញ្ចឹងណាអឺដូចទីហោថានៅក្នុងព្រៃគេអឺប្រឡំខ្លួនធ្វើខ្មោចលងធ្វើពាក់កណាត់សអីក៏លុំចឹងទៅក៏ហុំចឹងទៅ ហើយដល់យើងវាអត់ដឹងការពិតស្មានតែខ្មោចលងមែនយើងក៏ខ្លាចរហូតចឹងទៅថានិយាយតគ្នាថាហ្នឹងខ្មោចលងខ្ញុំប្រាប់កូនប្រាប់ចៅចឹងទៀតទៅផ្លូវហ្នឹងកំទៅខ្មោចមែនណាបើមិនជឿកុំប្រមាទអីចេះទៅទៅសន្តិភាពពិតមានអ្នកបន្លំខ្លួនធ្វើចឹងណាអានឹងទីមួយយើងខ្លាចខ្លាចហើយយើងជឿដល់ជឿហើយ ជំនឿមានខ្មោចហ្នឹងកើតក្នុងក្បាលយើងរហូតទៅប៉ុន្តែសួរថាអ្នកបន្លាចហ្នឹងគេជឿគេអត់ជឿផងនោះណែ គេអ្នកធ្វើហ្នឹងគេមិនជឿទេជឿតែយើងអ្នក ដែលត្រូវគេប្រឡប់ហ្នឹងឯងត្រូវដឹងថាអឺអ្នកប្រឡប់យើងគេអត់ឡប់ទេឡប់តែយើង ដែលត្រូវគេប្រឡប់ហ្នឹងឯងអ្នកដែលកុហកយើងគេអត់ជឿទេពាក្យដែលគេយកមកកុហកហ្នឹងជឿតែយើង ដែលត្រូវបាន គេកុហកហ្នឹងឯងនិយាយបែបនេះមិនមែនបានន័យថារាល់ការទាយរាល់ការ មើលទាំងអស់ហ្នឹងសិតតែជារឿងបោកប្រាស់ក៏ទេដែរខ្លះគាត់ធ្វើតាម គ្នាតាមគ្នាតាមក្បួនតាមអីអីចឹងមកហើយក៏គាត់ជឿចឹងមែនមិនជាការបោកប្រាស់អីទេ តែកម្រិតគាត់មានត្រឹមប៉ុណ្ណឹងយើងនិយាយឲ្យយុត្តិធម៌ណាមិនថាឲ្យតែចេះទុះចេះទីនឹងសិតតែបោកប្រាស់មែនទេកម្រិតគាត់គាត់មានប៉ុណ្ណឹងហើយគាត់ជឿអញ្ចឹងថាវាមានអញ្ចឹងបានគាត់ធ្វើហ្នឹង ប៉ុន្តែគ្រាន់តែខ្លះយករបស់នឹងមកធ្វើ ក្នុងបំណងជាជាលក្ខណៈសុចរិតខ្លះទៀតមានចេតនាមិនល្អតែម្ដង វាវាពិបាករាល់ថ្ងៃវាពិបាកឋានណាប្រើរបៀនទាំងអស់នឹងដោយទឹកចិត្តបរិសុទ្ធណាណាប្រើដោយបមិនបរិសុទ្ធ បើសម័យពីមុនយើងធ្លាប់លឺរបៀនអីផ្សេងផ្សេង ការខ្លាំងប្រកែអីផ្សេងផ្សេងគឺតែងតែមានតំណមចឹងណាមានតំណមកាលណាមិនតមនៅតំណមនឹងទេវាសាប ហើយវាអត់ប្រកែទេព្រោះវាមានរបៀនខ្លះហ្នឹងវា បានមកពីអមនុស្សពីពួកគេអ្នករសាពាក្យសច្ចៈអីអីចឹងទៅណា ចឹងតើមនុស្សនឹងមិនមានការលោភលន់មនុស្សនឹងស្មោះត្រង់អីទៅ បាន គេឲ្យប្រកែដើម្បីក្រណមកការពៀខ្លួនឬក៏សង្គ្រោះអ្នកដតីម្ដងមកការអីចឹងទៅហើយតែចូលក្នុងការលោភលន់ចូលនៅក្នុងការអួតអាងគឺលែងប្រកែពីព្រោះវាបានមកចាស់មិនដឹងថាគាត់បានពាក្យហ្នឹងពីណាថាអ្នកសច្ចាំងជួយអីចឹងទៅបើគិតមើលទៅពួករុក្ខទេវតាពួកសីសេដែលគេមានធัวនឹងអីគេតែរសា ចឹងហើយបានគេឲ្យមានតំណមប៉ុន្តែយើងឥឡូវវា ខ្លាំងគ្រប់តែរឿងចឹងដល់ខ្លាយគ្រូប៉កែមួយ ផ្សាយតាមเพจចេះមកតែចេះចេះគ្រប់តែរឿងដូចចឹងទៅខ្មែរគ្រាន់តែឃើញចឹងឃើញវាវាអត់ប៉កែមិនថាអត់ប៉កែប៉កែទៅអួតហើយអំបោរបស់អាត្មាហ្នឹងគឺអំបោអ្នកខ្លាំងប៉កែពីមុនមកខាងពុកមាញោមស្រីក៏មាន អ្នកខ្លាំងប៉កែ ហើយជីតាអាត្មា បកើតហ្នឹងក៏គាត់ខ្លាំងបកែដែរផ្នែករឿងចឹងចឹងប៉ុន្តែវាមានតំណមអត់បកែគ្រប់រឿងទេមិនលេងដាក់មកជំងឺ100មុខមើលជា100មុខដូចបារមីបងស្រី អីចេញមកអញ្ចឹងអត់ទេអត់អញ្ចឹងអត់មាន គ្រប់មុខអញ្ចឹងទេគ្រប់មុខពេទ្យយើងមើលមើលរៀន មួយជីវិតហ្នឹងបើរៀនជំនាញបានតែមួយអីណាឃើញទេបានតែមួយអីថ្លើមថ្លើមអញ្ចឹងទៅគូក្បាលគូក្បាលទៅពេទ្យខាងបេះដូងបេះដូង ទៅ ខាងកាពះពោះវៀនកាពះពោះវៀនទៅឃើញទេខាងអីទៀតចឹងទៅមួយជីវិតផងគេរៀនបានជំនាញតែមួយមួយហ្នឹងហើយដល់ពេលឲ្យតែខ្លាយគ្រូបកាឥឡូវជំនាញគ្រប់តែរឿងស្អីក៏បានស្អីក៏បាន អញ្ចឹងសរុបមកវាអត់បានទាំងអស់នោះព្រៀលទាំងអស់ដូចជីតាអាត្មាអ្នកជំងឺឈឺអឺតំណមគាត់ហ្នឹងគាត់មាន មានតំណមគឺតលអ្នកឈឺហ្នឹងគឺឈឺគេមើលឡើងជា នៅពេលតលអញ្ចឹងបើអ្នកជំងឺហ្នឹងគេនៅមើលជាទេអឺទៅមើលទៅទៅពេទ្យទៅអីទៅ ប៉ុន្តែអ្នកដែលគាត់មើលបានទោះតែមនុស្សហ្នឹងគេលែងមើលគេលែងមើលគេបោះចោលអញ្ចឹងទៅគឺថាមនុស្សហ្នឹងមើលលែងជាជាពិសេសមនុស្សឈួតមនុស្សអីហ្នឹងគាត់មើលជាហ្នឹងហើយប៉ិនបើគេយកអ្នកជំងឺឲ្យទៅគាត់មើលហ្មងក៏អត់មើលវាមានតំណមអញ្ចឹងណាវាមានតំណមអាភាពខ្លាំងបកែរបស់ចាស់ចាស់ពីដើមហ្នឹងវាមានតំណម គឺខ្លាចយើងនឹងវាទៅលោបលុនវាទៅកុហកបោកប្រាស់គេនោះណាដោយអាជាការពិតដែលអាត្មាដឹងមួយហ្នឹងប្រឡងគាត់ចុងក្រោយម្ដាយក្មេកមីងពៅអាត្មានៅថ្ងៃនោះមីងអាត្មានៅថ្ងៃណាម្ដាយក្មេកគាត់ហ្នឹងតែគាត់បាត់បង់ស្មារតីណាយើងហៅសាមញ្ញថាឈួតដើរលេង ដឹងអីណា គ្រូណាមើលកន្លែងកើតពេទ្យណាមើលក៏មិនកើតដើរដើរទៅគាត់មកជួបគាត់ចៃដន្យអានេះហៅថាមានឧបនិស្ស័យគាត់យកមកមើលមើលទៅជាជាទៅក៏ធ្វើតឡងគ្នាទៅអញ្ចឹងណាមានដំណំរបៀនទាំងឡាយពីដើមមកវាពាក់ព័ន្ធជាមួយនឹងអ្នកសច្ចាំងឬក៏ស្អីស្អីហ្នឹងពាក់ព័ន្ធនឹងគុណធម៌អីផ្សេងផ្សេងហ្នឹងគឺ មិនដើម្បីអួតអាងមិនដើម្បីលោភលន់អានឹងបានវានៅស័ក្តិសិទ្ធអញ្ចឹងហើយស្មោះត្រង់មានដំណមហើយតតតទំលុះតំណមហ្នឹងលែងប្រកែហ្នឹងហើយព្រោះអីចិត្តហ្នឹងវាលោភលន់បាត់ហើយចិត្តហ្នឹងវាអួតអាងបាត់ហើយអដូចក្រមប្អូនថ្លៃរបស់ជីតាអាត្មាហ្នឹងអឺពួកគាត់មានវិធី សមាធិហាត់ក្បាច់គុណសម័យហ្នឹងណាអឺរៀបបាយសីរៀបអីចឹងទៅឲ្យតែថ្ងៃសិលហ្នឹងទៅអង្គុយសមាធិអង្គុយប៉ុន្តែ train ហ្មងចេះហ្មងចេះក្បាច់គុណហ្មងប៉ុន្តែចេញមកវិញដូចអត់ចេះចឹងតែគេថ្វាយគ្រូថ្វាយអីគេចឹងប៉ុន្តែក្បាច់គុណនោះ ចេះតែពេលណាសម្រាប់ការពារខ្លួនឯងឧទាហរណ៍ថាសម្រាប់ជួយគេសម្រាប់ការពារខ្លួនអឺត្រូវគេធ្វើបាបអានឹងគឺថាចេះ មិនដឹងមកពីណាទេវ័យមិនដែលចាញ់ទេក្រុមគាត់ហ្នឹងប៉ិនតំណមមួយតំណមមួយគឺហាមរស់រឿងគេ ហាមធ្វើបាបគេវាមានតំណមអញ្ចឹងហ្នឹងហើយ ហើយបើថាត្រូវគេធ្វើបាបទៅដូចថាភ្លាមភ្លាមហ្នឹងដូចសាច់ដុំឡង់ប៉ោងប៉ប៉ិនប៉ិនណានៃហ្នឹងដាក់ម្ដាយម្ដាយហើពួកគេកាន់អញ្ចឹងណានិយាយវាទៅក្នុងតិចទៅថាពួកគេកាន់គេជួយ ការពារហ្នឹងអញ្ចឹងតែគេត្រូវ មានដំណំតែមើងងាយគេមុនគឺលបួសហើយអត់គឺអត់ចេះអីនឹងតែហ្មងស៊ីនហ្មងអត់ចេះអីទេ គេអត់ជួយទេហើយគ្រោះថ្នាក់តររឿងគេប្រមាថគេជេរបចោគេអីចឹងអាហ្នឹង សាបហើយត្រូវគ្រោះថ្នាក់របៀបអញ្ចឹងអញ្ចឹងវាមានអញ្ចឹងប៉ុន្តែថ្ងៃយើងមើលមកតែគ្រូចេញតាម Facebook តាម page ហើយចេះ100រឿង1000រឿងរឿងអីក៏បានដែរអាត្មាគាត់តែឃើញអញ្ចឹងអាត្មាអូមលំដែលបានមើលឲ្យបានកន្លះនាទីគឺវាមិនជឿសូម្បីតែ0ដកភាគរយសង្កថាដឹងជឿយកស្អីទៅជឿទេអាអួតអញ្ចឹងព្រោះអាត្មាដឹង ដឹងថារបៀបទាំងអស់ហ្នឹងវាត្រូវមាន ដំណំជាពិសេសគឺការអួតអាងហ្នឹងឯងណាការអួតអាងការលោភលន់ហ្នឹងឯងធ្វើអំពើអសិលធម៌អីផ្សេងផ្សេងជេរបចោយនេះមិនបានទេដូចពុកមីបោះញោមស្រីថ្មែហ្នឹងគាត់អ្នកខ្លាំងបកែកាប់មុតដុតម្ឆេះហ្នឹងឯងគេបាញ់មិនស្លាប់ទេប៉ុន្តែគ្រូហាមថាកុំជេរគេ តំណមតំណមតំណមជេហ្មងត្រូវមានតំណមភាពខ្លាំងត្រូវមានតំណមហ្នឹងដល់ពេលប្រមាថជេគេ ទៅគេបាញ់ស្លាប់ទៅអង្ការមិនតន់ជេគេបាញ់ប្រមាណក៏មិនត្រូវ បាញ់ប្រមាណក៏មិនអីប៉ុន្តែជេគេគេសល់តែមួយក្របប្រហើចោលត្រូវឃើញទេទីបំផុតអស់លក្ខដដែល អញ្ចឹងហើយបានរបៀបខ្លាំងប៉ាកែអីទាំងអស់ជីតាអាត្មានឹងទុកឲ្យមកញោមប្រុសញោមប្រុសទុកឲ្យមកអាត្មាទេអាត្មាអត់រៀនទេហ្នឹងហើយមានតាមានក្បួនមាន អីគាត់កើតពីការសមាធិរបស់គាត់ហ្នឹងប៉ុន្តែអត់ព្រោះអ្នកខ្លាំងអ្នកប៉ាកែហ្នឹងទៅ បាត់អស់ហើយ មាទុកអីវេលាមករៀនធោះអនិច្ចំទុក្ខំអនត្តាពិតប្រកបនេះវិញវាមិនមានចិត្តដើម្បីទៅប្រឆាំងនឹងច្បាប់ធម្មជាតិណាសរុបមកវិញអ្នកសួរហ៊ុនសួរបន្តិចទេវាកើតពីណាហ្នឹងថាកើតមកពីការភ័យខ្លាចកើតមកពីការមិនយល់ពីហេតុផលរបស់ជីវិតនឹងឯងតែយល់ហើយស្មានទៅទោះបីយើងនៅខ្លាចប៉ុន្តែបើកាលណាយើងយល់គឺយើងរត់ទីពឹងផ្សេង យើងអត់ទៅពឹងរបស់នឹងទៀតទេអឺឈ្មោះសុកសាមុនសុកសាមុនមិត្ត ឈ្មោះដូចមិត្តភក្តិថ្មមួយប៉ុន្តែប្រហែលជាមិនមែនបាញ់គុំរួចមកកណែមាន សំណួរមួយតាក់ទងទៅនឹងវិបាករបស់បាបកម្មរវាងប្រសង់ជាអ្នកត្រួតត្រងធម៌និងក្រហោះធម្មតាឧទាហរណ៍បើធ្វើ បាណាតិបាត របស់កុហកនិងប្រសង់ដែលនាំឲ្យដាច់សិក្ខាបទទី1ក្នុងសិល5តើវាវិបាកស្មើគ្នាដែរឬទេ អឺយើងលំបាកវាស់ណាអាហ្នឹងវាពាក់ព័ន្ធនឹងសัตว์ប្រភេទណា ដែលយើងសម្លាប់ឬក៏សម្លាប់សัตว์ប្រភេទគ្នាដូចគ្នាហើយវាត្រូវវាស់កម្រិតពីកិលេសក្នុងចិត្តទៀតឧទាហរណ៍ថាសម្លាប់មនុស្សចុះជាងកាលសម្លាប់ដោយតលច្រកវាមិនមែនដោយអាឃាតព្យាបាទអីអញ្ចឹងណា ប៉ុន្តែបើថ្លឹងដូចគ្នាឧទាហរណ៍សម្រាប់មនុស្សដូចគ្នា ចិត្តប្រមាថដូចគ្នាសត្វសម្រាប់សត្វដូចគ្នាកិលេសនឹងប្រហែលគ្នាបើយើងថ្លឹងអញ្ចឹងណាបើនេះប៉ុន្តែវាក្នុងលោកនេះអត់អាចមានប្រហែលអញ្ចឹងទេប៉ុន្តែនិយាយថាបើបើសម្រាប់សត្វប្រពន្ធគ្នាកិលេសនឹងប្រពន្ធគ្នា ណាមានទោសជាងអឺបើនិយាយពីទោសនៃការសម្លាប់ហ្នឹងគឺប្រហែលគ្នាបេះបិទហ្មង អត់មានលើសមានខ្វះទេក៏ប៉ុន្តែ អ្វីដែលលើសខ្វះគឺថែមទោសក្នុងសិក្ខាបទរបស់ភិក្ខុសង្ឃណាទោសកន្លងសិក្ខាបទផ្សេងចាបន្ថែមបន្ថែមហ្នឹងហើយតែបើនិយាយពីទោសក្នុងចិត្តប្រហែលគ្នាក៏ប៉ុន្តែ អឺអ្នកបួសគឺទោសព្រោះការកន្លងសិក្ខាបទផ្សេងមួយទៀតមិនមែនទោសព្រោះសម្លាប់ទេទោសព្រោះការកន្លងសិក្ខាបទដោយមិនគោរពព្រះបិតាគឺព្រះសម្មាសម្ពុទ្ធហ្នឹងហើយទោសនោះទោសលើសកន្លែងសិក្ខាបទមិនមែនទោសព្រោះសម្លាប់ទេអឺឧទាហរណ៍ដូចលួចទ្រព្យគេអញ្ចឹងកុហកលួចគេចិត្តបាបកើតបណ្ណា លោក លួចគេក៏ចិត្តបាបប្រហែលគ្នាបើនិយាយទៅ ពីអំពើនៃការលួចហ្នឹងហើយអត់មានអីលើសគ្នាទេប៉ុន្តែអ្នកបួសហ្នឹងគ្រាន់តែថាវាបន្ថែមសេចក្តី ប្រមាថមួយទៀតគឺការមិនគោរពសិក្ខាបទអឺបន្ថែមអាការមិនគោរពសិក្ខាបទហ្នឹងមិនមែនបាបព្រោះលួចទេគឺព្រោះមិនគោរពមួយទៀតអគិរវៈគឺការមិនគោរពអញ្ចឹងណាប៉ុណ្្នឹងទេអាហ្នឹង អានេះខ្ញុំឧទាហរណ៍ថាអញ្ចេះច្បាប់ទូទៅឧទាហរណ៍ថាប្រជាជនហើយនឹងប៉ូលីសបើប្រជាជនលួច គេ50000រៀលឧទាហរណ៍ថាលួចគេ1លានរៀលឧទាហរណ៍ថាលួច1លានរៀលអញ្ចឹងទោសគេឲ្យជាប់គុកមួយឆ្នាំហ្នឹងហើយឲ្យតែលួចលួច1លានរៀលគេដាក់ច្បាប់អញ្ចឹងហ្មងគេមិនគិតថាប៉ូលីសមិនប៉ូលីស ប្រជាជនមិនប្រជាជនតែចាប់បាន គឺជាប់គុកមួយឆ្នាំដូចគ្នាប៉ុន្តែតែនៅក្នុងស្ថាប័នប៉ូលីសនឹងគេមានកតិកាមួយនរណា ធ្វើឲ្យខូចច្បាប់របស់ស្ថាប័នប៉ូលីសរបស់យើងឧទាហរណ៍ទៅមានដៃមានជើងទៅអឺលួចឆក់ប្លន់គេអញ្ចឹងគេត្រូវកាត់ប្រាក់ខែអឺ3ខែទៅហោះអញ្ចឹងណាហ្នឹងហើយស្រាប់តែទាំងពីរអ្នកហ្នឹងទាំងប៉ូលីសទាំងវិជ័យទាំងទៅលួចគេដូចគ្នា អញ្ចឹងច្បាប់រដ្ឋស្មើគ្នាពន័យមួយលាន ដូចគ្នាអឺមួយឆ្នាំដូចគ្នាជាប់ទុកមួយឆ្នាំដូចគ្នាប៉ុន្តែប៉ូលីសវាធ្ងន់ជាងត្រង់ថាអីវាខុសនឹងកតិកាគេហាមមិនឲ្យលួចដើម្បីឲ្យខូចអាដេញអា credit របស់ស្ថាប័នប៉ូលីសនោះអញ្ចឹងអឺអាទោសលួចហ្នឹងជាប់គុកមួយឆ្នាំ ដូចគ្នាហើយប៉ុន្តែការពិន័យព្រោះការធ្វើឲ្យខូច ការមិនគោរពបទបញ្ជាហ្នឹងគេពិន័យដកប្រាក់ខែ3ខែឧទាហរណ៍ចឹងណាខុសគ្នាអញ្ចឹងដូចគ្នានឹងលើកឡើងថាកុហកហើយនឹងលោកសង្ឃនេះបើនិយាយពីទោសនៃការ ប្រព្រឹត្តដាច់នៅនៅនៅអកុសលកម្មហ្នឹងណាដូចតែគ្នាទេប្រហែលតែគ្នាទេហ្នឹងហើយឧទាហរណ៍មួយទៀតលោកលោកចាប់ភ្លើង ហើយនឹងកុហកលូកចាប់ភ្លើងណាលាកច្រើនជាងតែអត់លាកច្រើនជាងប្រហែលតែគ្នាប៉ុន្តែនៅក្នុងវត្តហ្នឹងគេដាក់ពិន័យលោកថាលោកណាចាប់ភ្លើងភ្លើភ្លើអញ្ចឹងត្រូវពិន័យអីផ្សេងអញ្ចឹងគេពិន័យពិន័យរឿងកតិកាផ្សេងតែរឿងលាកប្រហែលតែគ្នាហ្នឹងទទួលបាបហ្នឹងប្រហែលគ្នាអញ្ចឹងឯងអញ្ចឹងអ្វីដែលអត់ប្រយោជន៍គាត់លះអស់ហើយស្រាក៏គាត់លះសម្បីបរិយដែលគាត់ជក់តាំងពីមិនតាន់ស្លៀកស្លៀកខោក៏គាត់លះប៉ុន្តែ ប្រើពាក្យមួយម៉ាត់ថាតើឲ្យញោមត្រង់ឃើញក្មេងក្មេងនេះប្អូនប្អូននេះនៅភ្នែកកន្លងកន្លងអត់យ៉ាងម៉េចកើតពីព្រោះមុខរបស់យើងអត់មានអីក្រៅពីនឹងស្រែហើយខែពីនឹងនៅតំបន់ហ្នឹងគឺត្រូវតែធ្វើនេសាទអាថយមកគិតវិញថាមិនមែនតាមចិត្តយើងចង់កើតទេយើងត្រូវតែរកវិធីសាស្ត្រទៀតនឹងអានិយាយពី រឿងក្រុមគ្រួសារអាត្មាដែលអាត្មាកែញោមឲ្យគាត់កាន់សិលយើងមិនអាចក្រណថាឥឡូវនឹងធួនឹងត្រូវហើយញោមឯងត្រូវតែលះបង់សួរថាតើមានអីដើម្បីឲ្យគាត់សង្ឃឹមដើម្បីឲ្យគាត់លះបង់ឃើញទេចឹងហើយបានជាពាក្យមួយគេថានិយាយស្រួលតែធ្វើលំបាទនឹងទ្រឹស្ដីសនុកនិយាយក៏ប៉ុន្តែជីវិតពិតទៅលំលំបាក អញ្ចឹងហើយបានជាអ្នកសំបីប្រកែកទេសយ៉ាងម៉េចសឹកទៅវិញប្រពន្ធជេរទាំងអស់វាមិនមែនស្រួលដូចនិយាយទេជីវិតពិតហ្នឹងមិនមែនស្រួលដូចនិយាយទេមែនឬមិនមែនមែនឬមិនមែនញាតិញោមចាំកូនដឹងហើយបាក់ទេហ្នឹងហើយមិនមែនស្រួលទេមិនមែនញាតិញោមមិនចង់ឲ្យញោមអាត្មាណាចាំមើលណាពីមុនគាត់ទៅដាក់មួងគាត់ទៅពេលថ្ងៃដល់ពេលដែលអាត្មាបញ្យល់គាត់យូរយូរយូរយូរទៅ គាត់លែងហ៊ានទៅដាក់មងពេលថ្ងៃគាត់ខ្មាស់គេគាត់ខ្មាស់ថាកូនអញខ្លាយជាគ្រូបង្រៀនគាត់គិតចឹងខ្លាយជាគ្រូបង្រៀនហើយខ្លាយជាអ្នកដើរទេសនាប្រាប់គេទៀតគាត់ខ្លាចប៉ះពាល់កិត្តិយសអាត្មាទៀតគាត់លោភទៅដាក់មងពេលយប់ពេលថ្ងៃគាត់មានទៅដាក់ទេនឹងមានន័យថាគាត់ចាប់ផ្ដើមកែប្រែហើយតែកែប្រែតាមកម្រិតសមត្ថភាពរបស់គាត់ ពេលថ្ងៃគាត់អត់ហ៊ានទៅពេលយប់គាត់លោភទៅសុខចិត្តទៅពេលយប់លំបាកលំមិនគាត់ទៅពេលយប់មានន័យថាគាត់កែប្រែហើយចឹងខ្មែរកាន់តែអាណិតគាត់ដឹងថាគាត់កែប្រែបើគាត់មិនកែប្រែគាត់មិនធ្វើចឹងទេហ្នឹងហើយគាត់ប្រឹងហើយប្រឹងអស់ពីលទ្ធភាពរបស់គាត់ហើយដែលគាត់ធ្វើអញ្ចឹងហ្នឹងហើយចាប់ពីនោះមកបានអាត្មាគិតថាมันអាចក្រំទៅយកធัวយកទៅដាក់ឲ្យគាត់បានទេនឹកឃើញទៅដល់ពេលដែលព្រះអង្គសម្ដែងព្រះធัว ប្រងសំដែងសតិប្បដ្ឋានសំដែងនៅតាណា ប្រងសំដែងនៅដែនកករត់មិនបាន តំបន់ផ្សេងផ្សេងប្រងមិនសំដែងធัวនឹងមកពីតំបន់ផ្សេងផ្សេងមិនធូធាដោយតំបន់នឹងទេតំបន់កករត់គឺជាតំបន់ដែលសម្បូរសបាយដោយស្រូវអង្គរដោយធនធានអញ្ចឹងមនុស្សងាយក្នុងការប្រព្រឹត្តធัว អបើនិយាយពីសម័យនៃមហាកុសលក៏វាត្រូវមានអាហារជាទីសប្បាយបរិស័ទជាទីសប្បាយកថាជាទីសប្បាយអាវាសជាទីសប្បាយឃើញទេវាមានវត្ថុជាទីសប្បាយចឹងបរិស័ទជាទីសប្បាយចឹងអញ្ចឹងជាមួយ មនុស្សដែលកំពុងអត់មានផ្លូវដើរថាតើមានស្អីសង្ឃឹមក្រៅពីនឹងដើម្បីលះបង់របស់នឹងពីព្រោះយើងសម័យហ្នឹងវាមិនមែននិស័យព្រះអរិយៈទេ មិនដូចអរិយៈស្ទូចត្រីទៅដល់ព្រះអង្គសម្ដែងថាអរិយៈនឹងស្ទូចត្រីអញ្ចឹងគេមិនហៅអរិយៈទេអីអីព្រះអង្គសម្ដែងបោះដងស្ទូចចោលភ្លាមមិនអញ្ចឹងទេសម័យយើងហ្នឹងគឺមិនអញ្ចឹងទេ គឺជាសម័យដែលត្រូវពន្យល់ហេតុផលដ៏ច្រើន ហើយជាសម័យដែលរស់នៅ មិនសូវចេះសន្តោសគ្នា គឺជាសម័យប្រកួតប្រជែងគ្នា ចាប់ពីនឹងមកអាត្មាមិនតន់ទៅទេសនាអីកាលនោះ ព្រោះអាត្មាស្អប់លោកអ្នកទេសនាសងប់ស្អប់ហ្មងឲ្យតែលោកណាប្រកែកទេសនាអាត្មាស្អប់បណ្ដោយនឹងមិនតែឥឡូវមកខ្លួនឯងទេសដែរស្អប់អញ្ចេះទេសទេសទេសមានញោមធួរទៅសឹកយកញោមធួរសឹកយកកូនញោមធួរនឹងស្អប់អញ្ចឹងឯងហ្នឹងហើយអញ្ចឹងមិនចង់ទេសសោះនោះណាទេសទេសទេសយាយយាយមានកូនកំមុំរាប់អានធ្វើកូនធួរកូនធួរចុះឡើងកូនណាកូនប្រសាស្អប់អញ្ចឹង អញ្ចឹងបានរៀន7 8ឆ្នាំហើយស្មាទៅផ្ទះមិនដែលទេហើយញោមប្រុសចិត្តសួរហេលោកកូនទៅរៀនយូរហើយមិនក៏មិនទេសនាអីអាត្មាមានរៀនទេ ណាអាត្មារៀនបល័យបកូនោះទេហ្នឹងហើយញោមជឿថាចិត្តបើលោកកូនមិនទេសណាដឹងតែចេះទេមិនរៀនទេសណាព្រោះខ្លាចទេសហើយធ្វើមិនបានដូចមាត់សឹកទៅវិញគេទេសដៀលហ្នឹងហើយវាខ្លាចអញ្ចឹងឯងឥឡូវទេសយូរជ្រុលខ្លួនឥឡូវនេះហ្នឹងហើយ ហ្នឹងហើយដូចចឹងបានស្មាកែកំណត់សារឡើងវិញថាមិនមែនញោមមិនចង់ធ្វើទេ ទៅវត្តក៏ទៅរាល់សិលហើយធ្វើធ្វើបុណ្យណាក៏គាត់ទៅដែរតែកូនចៅច្រើន មិនអាចគាត់មិនមានប្រាក់ខែគាត់មិនមានស្អីក្រៅពីធ្វើស្រែហើយនៅនេសាទហ្នឹងគាត់ថាអញ្ចឹងបែរតែញោមមកពីអ្នកញោមហូបអំបិលប្រហុកក៏បានដែរប៉ុន្តែកូនតូចតូចនេះឲ្យញោមធ្វើម៉េចបានអាគិតថា រឿងនេះមិនមែនមកពីគាត់ទេមកពីខ្មែរខ្វះសមត្ថភាពជួយគាត់គិតអញ្ចឹងមិនមែនមកពីគាត់ទេគាត់ជាមនុស្សកំពុងតែចង់កែប្រែហើយប៉ុន្តែអ្វីដែលសំខាន់មកពីអាត្មាខ្វះសមត្ថភាពជួយគាត់ចឹងបានថាត្រូវកសាងកិត្តិយសត្រូវតែសម្ដែងព្រះធម៌យ៉ាងហោចណាស់ក៏មានបច្ច័យ4ឧបត្ថម្ភគាត់ឲ្យគាត់រស់ត្រឹមតែថាថ្លៃមហូបចោះនេះនេះថ្មនិយាយពីរឿងថ្មផ្ទាល់ហើយណា បើសិនជាអាត្មាអាចឲ្យថ្លៃមហូបគាត់បានគាត់នៅតែមិនលះទើបញោមប្រហែលនិយាយមែនទេចឹងមែនទេហ្នឹងហើយប៉ុន្តែដូចចិត្តមែននៅ ពេលដែលអាត្មាបានផ្ដល់គាត់មិនច្រើនទេញាតិញោមបានតែមួយខែ100000អីទិញទួចហ្នឹងបិទបៀតពីខ្លួនឯងមិនប្រើប្រាស់អីទេ100000ឬក៏ជាង100000ប៉ុណ្ណឹងញោមបោះមងចោលអស់ហើយគាត់ធ្វើតែស្រែធ្វើតែអីធម្មតាអញ្ចឹងទៅអាត្មាសប្បាយចិត្តហ្នឹងហើយ ចឹងបានថាស្មាននិយាយមកនឹងមិនមែនថាអួតគុណសម្បត្តិអីទេប៉ុន្តែថារឿងដែលយើងកែប្រែ មនុស្សជួនកាលមិនស្រួលដូចយើងនិយាយទេណាមិនស្រួលដូចយើងនិយាយទេជួនកាលយើងគ្រាន់តែចេះបន្ទោសមិនក៏មិនកាន់សិល5ទៅជួនកាលយើងមិនតាន់ដឹងស្ថានភាពគ្រួសារគាត់យ៉ាងម៉េចទេចឹងបានជាយើងត្រូវតែស្វែងយល់ឲ្យច្រើនចឹងហើយ បានជាអ្នកប្រែកធំធំនឹងសម្ដីគេដូចមាសចឹងណានិយាយទៅហើយគេស្ដាប់ចូលមិនធ្ងន់ មិនខ្លាំងប៉ុន្តែគេទទួលបានយើងជួនកាលរៀនធូរព្រះអង្គភ្លាមភ្លាមនឹងនិយាយបាច់បាច់បាច់បាច់យកតែចង់ដល់ទៅពៀនហ្មងវាទៅវាអត់រួចណាទៅវាអត់រួចព្រោះបនិស័យយើងរាល់ថ្ងៃនេះមិនមែនបនិស័យសោតាទេ គឺបនិស័យស្ដាប់ច្រើនម្ដងបន្តិចម្ដងបន្តិចម្ដងបន្តិចបានយល់ទៅយល់ទៅយល់ទៅ គឺចម្រេលដូចជ្រាវជ្រាំងសមុទ្រអញ្ចឹង នឹងចឹងចឹងដំបងឡើយហ្នឹងកូននេះត្រូវតែខំព្យាយាមដោយខ្លួនឯងណាហើយអ្វីដែលយើងចង់អប់រំគ្រួសារហ្នឹងគឺយើងមិនអាចគ្រាន់តែយកសិទ្ធជាលោកហ្នឹងទៅទូនមានញោមភ្លាមឬក៏បងប្អូនក្នុងតកូលដោយអាងមានអ្នកខ្លួនឯងជាអ្នកបួសហ្នឹងមិនបានទេសូម្បីអារហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងដែលអាអាចដឹកនាំញោមបាន គឺញោមដាក់ខ្លួនគាត់ឲ្យអាដឹកនាំទេ ប្រសិនបើញោមមិនដាក់ខ្លួនក៏អាត្មាមិនហ៊ានដែរបងប្រុសអាត្មាក៏ចឹងដែរអាត្មាមិនដែលទូនមានគាត់មិនដែលនិយាយអីគាត់គឺប្រើតែមនោសញ្ចេតនារហូតដល់ថ្ងៃមួយគាត់ថាលោកប្អូនឯងជួយប្រាប់កណាផងកណាមិនសូវដឹងអីទេនេះគឺជាពេលវេលាដែលអាត្មារងចាំណាអញ្ចឹងមុននឹងគេប្រគល់ខ្លួនឲ្យយើង ដឹកនាំ យើងក៏ត្រូវមានអ្វីដែលគេគិតថាជាមនុស្សមានប្រយោជន៍មែនឬមែនហ្នឹងហើយ បើយើងមើលទៅវាមិនបានបែរគេផងគេស្ដាប់យើងគេមិនស្ដាប់ទេយល់ទេហ្នឹងហើយគឺត្រូវតែកសាងនៅគុណធម៌របស់ខ្លួនឯងកសាងនៅកិត្តិយសកសាងនៅស្នាដៃអ្វីអ្វីឲ្យវាមានជាផោះតាងឲ្យអឺគេទទួលស្គាល់សិនទៅគ្រួសារយើងហ្នឹងក៏ដូចគ្នាធម្មតាទៅញាតតែងតែមើលងាយយើងហើយចាស់ចាស់ជាងយើងសំបីព្រះហ្នឹងក៏ញាតមើលងាយដែរ កលែងប្រងញៀនរឿងអីណាប្រងត្រាស់ជាប្រពុតហើយហ្នឹងនៅពេលដែលចង់ទៅសំដែងធោប្រងញៀនញៀនរៀបចំឲ្យអាសនៈអាសនៈអមមៀងមីងអីនៅខ្ពស់ទាំងអស់ឲ្យកលែងព្រះអង្គហ្នឹងនៅទៀតឃើញទេគេនៅតែមើលងាយព្រះអង្គអញ្ចឹងព្រោះគេអត់តស្គាល់ព្រះអង្គនៅពេលនោះបានព្រះអង្គសម្ដែងបាដហាតោឲ្យខ្យល់ឲ្យឡើងអញ្ចឹងទៅ ឲ្យភ្លៀងធ្លាក់មកចឹងល្ងឹតពេញមេចឹងទៅតំណក់ភ្លៀងប៉ិនអត់មានឲ្យទៅទឹកសំដែងបាដហាចឹងទៅបានយិតនឹងភ័យភ័យភ័យរត់មកស្វែងគុំព្រះអង្គអស់នឹងទាំងពីដើមមកទៅអូព្រះអង្គអស់ចាមេនអីចឹងទៅយល់យល់ថាម៉េចហ្នឹងហើយជាធម្មតាទេនឹងរឿងព្រះអង្គវាឆាប់យើងនេះដល់យូរហ្នឹងហើយយើងដល់យូរចង់ទៅដល់សំដែងរិទ្ធអីហ្នឹងទៅមិនរួចទេយើងនោះ ហ្នឹងហើយគឺគឺធ្វើរហូតដល់សំបីតែអាត្មានៅស្រុកអាត្មាហ្នឹងនិយាយពីអាចារ្យគណៈកម្មការវត្តអាត្មាហ្នឹងយ៉ាប់ហ่ะថានិយាយដើមគាត់បន្តិចក៏បានអាត្មាគាត់ធ្លាប់ស្ដីឲ្យដែរកាលអាត្មានៅនេនឹងនិយាយហៅអាត្មាសាវេអីនោះវាវេអីចឹងណាតែគ្រូអាត្មានឹងធ្លាប់យំទៀតណាអាចារ្យនឹងនិយាយមិនកាត់ទៅមកគ្រូអាត្មាចង់រត់ចោលវត្តទាំងកដាថ្ងៃត្រង់ប្រហែលដងដល់តែអាត្មារៀនបានប្រឡងឌីប្លូមជាប់អីចឹងទៅ គ្រូថ្មហ្នឹងចាត់ថ្មឲ្យទៅបង្រៀនវត្តថ្មដដែលហ្នឹងថ្មប្រកែកញ៉ាញ់ហ្មងដបងយីទៅណាទៅទៅវត្តហ្នឹងមិនទៅពួកខ្លាចអាចារ្យហ្នឹងហ្នឹងអាចារ្យខ្លាចគណៈកម្មការហ្នឹងប៉ុន្តែពេលដែលអាត្មាទៅដំបងជោគជ័យលើសពីការនឹកស្មានទៀតញោមអាត្មាមកពោធិ៍សាត់នឹងជោគជ័យយឺតតែអាត្មាទៅដំបងទៅតែមួយឆ្នាំនេះអាត្មាជោគជ័យលឿនមែនទេអាត្មានៅពោធិ៍សាត់នេះវាជាង10ឆ្នាំហើយ ប៉ុន្តែទៅនោះមួយឆ្នាំលទ្ធផលដែលអាត្មាទទួលបានលឿនមែនតើវត្តហ្នឹងពីដើមឡើយ មានលោកតែ3អង្គទេហើយប្រសក់ជើងវត្តនៅចិត្តតែ100ផ្ទះទេហើយនៅ ខាងជើងវត្តសិតតែចាំជ្វាទាំងអស់ចាំជ្វាធ្វើបាបលោកនោះដល់ហើយដល់ស្មាទៅ ពង្រឹងចឹងទៅ ហើយបើកសាលាបរៀនទៅគ្រាន់តែអ្នកចូលមកបួសហើយនឹងគេផ្ញើលោកពីនេះពីនោះមកឡើងជាង50អង្គចិត្ត100ចិត្ត60អង្គលោកពេញទៅវត្ត ប៉ុន្តែស្មាកែប្រែជីវភាពលោកស្មាឲ្យលោកសិក្សារៀនសូត្រឲ្យមានរបៀបដើរក៏មានរបៀបអីក៏មានរបៀបយប់ពីម៉ោងប៉ុណ្ណេះប៉ុណ្ណេះគឺថាឲ្យទន្ទិញធោះឲ្យលឺលឺចឹងទៅហើយអាផ្លូវចិត្តវត្តហ្នឹងមនុស្សវាចិញ្ចូលដល់ចិញ្ចូលទៅញាតិញោមក៏ជ្រះថ្លាអីលោកវត្តនេះលឺតន្ទិញធោះគាត់ខ្សែពីមាត់មួយទៅមាត់មួយបន្តិចពីនោះយងកមកពីនោះតិចយកស្អីមកពីនេះយងនេះមកអត់ខ្វះអីចឹងកាលនៅលោក3អង្គអត់មានអីចឹងព្រោះស្ងាត់ពេកនោះ ហ្នឹងហើយរហូតដល់យូរយូរទៅលោកទៅបិណ្ឌបាតខែទឹកខែអីពិបាកឆ្លងទឹកញាតញោមបងវងពីគុណឯងកុំទៅបិណ្ឌចាំកណាមកហើយមួយអាទិត្យហ្នឹងប្រហែលភូមិហ្នឹងគាត់ដាក់វេនមកមួយវេនមកមួយវេនមួយវេនអ្នកភូខ្លះពីរវេនមួយអាទិត្យជុំអញ្ចឹងមកដូចបន់រាល់ថ្ងៃពេលព្រឹកប្រគេនចហាន់ទៅគាត់រីអាភេសជ្ជៈពេលល្ងាចទៅហ្នឹងហើយគឺហើយពីខេត្តនេះពីខេត្តនោះដែលគេលើតំណែងតតគ្នាស្រុកខ្មែរគេហៅថា ធ្វើប្លង់ប្លង់ហ្នឹងគេអត់ឲ្យដឹងមុនហ្នឹងគេយកអង្គយកអីទៅដល់មុនលោកបានស្គាល់ទៅគេទៅវិញទៅធ្វើអញ្ចឹងច្រើនហើយនិយាយពីលោកអាចារ្យវត្តអាត្មានឹងទៀតទៅដល់ស្រាប់តែគាត់ស្លូតអស់លេងញាតិញោមអាត្មាចិត្តឆ្ងល់តែពីមុនគាត់ធ្លាប់កាយគាត់ធ្លាប់អីថាលោកពីណាទៅក៏នៅមិនបានអីអីហ្នឹងឬក៏គាត់គិតថាអាត្មាជាកូនស្រុកបានគាត់ខ្ជិលឆ្លោះជាមួយខ្ញុំមិនដឹងណាប៉ុន្តែអាត្មាទៅ ចរិតស្មាននឹងថឹងជាងរាល់ថ្ងៃនឹងទៀតព្រោះស្មានដឹងតែខ្លួនឯងក្មេងលេះលោះគេអត់គោរពទេអញ្ចឹងគឺត្រូវតែដឹងថឹងនិយាយសាច់ការគឺគឺធ្វើខ្លួនឯងឲ្យជាមនុស្សចាស់ហើយមុននឹងអាត្មាអប់រំអាចារ្យគណៈកម្មការវត្តអាត្មាហ្នឹងអាត្មាទៅសំដែងធម៌ខាងក្រៅខាងក្រៅសិនទៅវត្តផ្សេងផ្សេងអាត្មាជួយណែនាំនៅវត្តផ្សេងផ្សេងបានសិន ដល់ចឹងដំណឹងនឹងឯងឮដល់អាចារ្យវត្តអាត្មានឹងឯងណាដល់អាចារ្យវត្តផ្សេងផ្សេងនឹងចេះតែស្ដាប់តាមអាត្មាគោរពតាមអាត្មាចឹងទៅដំណឹងនឹងឮទៅដល់អាចារ្យវត្តអាត្មានឹងឯងចឹងគាត់ឃើញគុណសម្បត្តិយើងគាត់ខ្ជិលឆ្លោះគាត់សម្របតាមហ្នឹងស្រួលទៅពុះដឹងថាយើងធ្វើទៅវាបានប្រប្រយោជន៍ហើយមានប្រសិទ្ធភាពអញ្ចឹងអាត្មាឈ្នះពួកគាត់ហ្នឹងមិនមែនឈ្នះដោយអាត្មាស្ដីឲ្យ មិនទៅគេកាំងដាក់គាត់អីទេគឺខំធ្វើអ្វីដែលជាប្រយោជន៍ខំធ្វើអ្វីឲ្យគេមើលឃើញថាអ្វីដែលយើងដាក់ទឹកទៅហ្នឹងគឺគេធ្វើទៅបានជាជំនះបានជោគជ័យសូម្បីតែអាចារ្យវត្តផ្សេងៗគេធ្វើតាមស្មារតីបានជុំវិញហ្នឹងរឿងអីអាចារ្យវត្តខ្លួនឯងធ្វើដូច្នេះទៅគាត់តាមដោយស្រួលសរុបមកវិញគឺมันអាចយកភាពក្អេងក្អាងយកទៅកំឡាគេបានទេក្នុងភាពជាលោកសង្ឃយ៉ាងនេះគឺមានតែខំធ្វើការងារខំស្នាងសាងស្នាដៃតែប៉ុណ្ណោះ មានតែខាងរដ្ឋអំណាចទេដែលគេយកអំណាចកភ្លើងយកទៅគម្រាមយើងទៅយកអាចេបចោបានប្រយោជន៍ស្អីមែនទេហើយបួសយូរទៅគុំខ្លាយជាមនុស្សចេះចេបចោណាប្រាប់ហើយនឹងមើលសក្តិខ្លះហ្នឹងយូរទៅហៅលោកក្នុងវត្តសត្វអាទាំងអស់អានេះអានោះហែងអញពេញវត្តអ្នករៀនលោករៀនជាមួយអាត្មាហ្នឹងចឹងតែឥឡូវទៀតបានសាក់ធំធំទៅនិយាយពីក្នុងវត្តហ្នឹងហៅអាទាំងអស់ ហើយយើងបានស្អីទៅអប់រំប្រជាជនយើងឥឡូវទៅទេអកុសលកម្មបត់10មាននិយាយពាក្យកុហកនិយាយពាក្យអាក្រក់អាក្រក់ជេរហ្នឹងយើងទៅទេសនាប្រាប់គេមិនហើយយើងទេសនាចុះមួយជេរទៀតអានេះអានោះវាអន់ជាងគ្រួសារខ្លះផងណាគ្រួសារខ្លះគេមិនដែលហៅកូនអាដាច់សាច់ផងដូចញោមថ្មអីហៅកូនហៅតែឈ្មោះតទេឬក៏ហៅអាអូនមីអូនអីចឹងនឹងមិនដែលអានេះមីងៃមីហងអីហ្នឹង គឺគាត់ដូចងាយដែរប្រាពាក្យអញ្ចឹងមិនថាលឺហើយដល់យើងបួសយូរចាស់ភាសាទៅអាពេញទៅវត្តហ្នឹងមិនមែនបួសបានបុណ្យទេបួសបានតែបាបហ្នឹងឯងយល់ទេកូននេះឥឡូវបួសឲ្យកូនណេនហ្នឹងតិចទៀតផឹកផឹកទៅយូរយូរបានភាសាច្រើនទៅចាប់ផ្ដើមមើងងាយលោកណេនយូរយូរយូរយូរកិលេសកាន់តែច្រើនធ្វើតែគ្រាទៅអាពេញទៅវត្តហ្នឹងហើយ ណាបួសយូរទៅវាមិនចម្រើនបុណ្យវាចម្រើនតែបាបកុំភ្លេចខ្លួនមនុស្សយើងកុំឲ្យភ្លេចខ្លួនមិនចេះមានបញ្ហាទេអ្នកធ្វើវត្តធ្វើអារាមទាំងអស់ហ្នឹងក៏ដូចគ្នាចឹងដែរអ្នករៀបការគូសកលក៏ដូចគ្នាចឹងដែរបើសិនជាគោរពអគោលការយើងជួបគ្នាដំបូងចេះតោះគ្នាទេអាការយើងជួបគ្នាក្បែរស្ពានយើងថាបងស្រឡាញ់អូនអូនស្រឡាញ់បង គឺវាមានតែរឿងស្រឡាញ់ហ្នឹងឯងហើយចុះអាស្រឡាញ់ហ្នឹងវាបាត់តាណាទៅយូរយូរបានវាចិត្តតែកងេកងុយដាក់គ្នានោះថាមកពីភ្លេចអារឿងដើមបើចេះសំណោះរឿងដើមណាមិនចេះតោះគ្នាទេមែនមែននឹងហើយនរណាក្បត់នរណាថាយើងក្បត់ខ្លួនឯងទាំងអស់ហ្នឹងដែលយើងតាំងចិត្តថាយើងមិនធ្វើអាក្រក់ចំពោះគ្នាទេពេលយើងបួសដំបងហ្នឹងយើងចង់បួសឲ្យបានបុណ្យចង់បួសធ្វើល្អចង់បួសសងគុណម៉ែឪកុំភ្លេចអាទាំងហ្នឹង កុំភ្លេចទៅនឹងតែភ្លេចទៅនឹងខុសផ្លូវហើយអ្នកដែលលំបាកនិយាយជាងគេក៏អ្នកបួសនឹងព្រោះមានស័កយូរទៅធំទៅធំទៅយូរទៅមានបរិស័ទគំធัวច្រើនទៅអូនិយាយគ្នាលែងបានមកចឹងណាហ្នឹងហើយយូរទៅចិត្តទេសនាព្រោះបន្តិចទៅមានបរិស័ទមានអុកញ៉ាមានអីឧត្តមមាននិមឺនមានកុងសីឧបធម្មទៀតអូកាន់តែយ៉ាប់គ្មានគ្រូអាចារ្យណាបដៅអញឡើយ ណាមានណានិយាយបានទេណាមើលលោកតោះគ្នានៅវត្តពេញអញ្ចឹងមានលោកធ្វើខុសគ្រូលោកបដៅ គ្រូលោកអប់រំ លោកទេទៅពឹងឯឧត្តមនេះពឹងជំទាវនេះពឹងអីនេះរហូតដល់មានអ្នកធំខ្លះទេមកគម្រាម គ្រូនឹងថាលោកឯងចង់ស៊ីក្របសំណអត់សួរថាគ្រូមាន សិទ្ធអីក្នុងការបដៅសិស្សទៀតឃើញទេសិស្សគេអានគេត្រូវគ្នាមួយអ្នកធំនោះហ្នឹងហើយ ចប់ហើយមួយម៉ាត់ហ្នឹងទូស៊ីគ្របសនមិនទៅណោះណោះហ្នឹងហើយអញ្ចឹងបានថាញាតិញោមហ្នឹងក៏មិនដឹងខ្លួនឯងដែរខ្លួនឯងនឹងគ្រប់គ្រងតែកូនចៅក្នុងផ្ទះមិនបានទេទៅកកោកកាយរឿងលោកក្នុងវត្តទៀតជួនកាលយើងរំលោភសិទ្ធិលោកសម្បើមកន្លែងហ្នឹងរំលោភសិទ្ធិប្រសងហើយពីព្រោះប្រសងនៅវត្តមានមេកោយរបស់លោកមានចារិកាមាន គ្រូសូត្រ សម្រាប់មើលការខុសត្រូវមានបញ្ហាអីយើងទៅពិគ្រោះជាមួយលោកជាការទុកសិទ្ធឲ្យលោកក្នុងការចាត់ចែងឲ្យដល់យើងយើងចេះតែលោកដៃទៅសង្គមនឹងអត់បានសុខទេយើងថាបួសចង់បានសុខប៉ុន្តែបង្កបញ្ហាក្នុងវត្តអញ្ចឹងជាដើមអញ្ចឹងមិនមែនតែនទៅលោកកលែងអាត្មាហ្នឹងបើលោកមកធម្មតាអាត្មាច្រើនទទួលតែមានឡានធំធំជូនមកអាត្មាមិនសូវទទួលទេនិយាយត្រង់ហ្មងហ្នឹងមិនដែលនិយាយកុហកទេនឹងជើងកាលលោកដើរ តៃវាយតៃវាយម្នាក់ឯងមកអញ្ចឹងទទួលលោកពួតស្មាធ្លាប់កំសត់ទៅសុំវត្តគេវាមិនបានណាប៉ុន្តែវាពិបាកដែររាល់ថ្ងៃកន្លែងទៅតិចទទួលទាំងអស់ក៏មិនដឹងនៅណាឆ្នាំនេះបើទទួលមិនដឹងបាន100អង្គអីទេនេះណាព្រោះប៉ុន្តែវាគ្មានកន្លែងអាហ្នឹងមិនមែនដោយសារមិនចង់ទេគឺថាវាគ្មានមែនហើយបើថាឃើញឡំគ្រីសើឃើញលេខស៊ីអីជូនមកអាហ្នឹងកន្លែងជាទៀតមក ពីព្រោះលោកដែលមានអ្នកធំជូនមកភាកច្រើនវាមានខ្នងបាននិយាយណាមែនតើទិញជឿចុះនឹងសុខចិត្តមនុស្សធម្មតាធម្មតាទៅស្មាច្រើនអាណិតពីព្រោះវាអត់ខ្នងវាអត់អីប៉ុន្តែកុំថាអញ្ចឹងជំរឿនតែអញមានខ្នងអញឈប់ស្ដាប់ទៅតែហ្នឹងណាណាវាច្រើនអញ្ចឹងដែរណាច្រើនតែអញ្ចឹងហ្នឹងហើយអញ្ចឹងពូជផៅយើងក៏ល្អ យើងអាចធ្វើខ្លួនយើងឲ្យបានទៅជាអតិជាតិបុត្រពីនឹងទៅនៅក្មេងអញ្ចឹងខំសិក្សាខំរៀនសូត្រហើយយើងមើលដូចជានៅក្នុងវត្តហ្នឹងក៏មានលោកល្អលោកអាក្រក់ជាធម្មតាអញ្ចឹងអង្គណាដែលមានចរិតល្អចាំយើងធ្វើតាមអង្គណាដែលមានចរិតមិនល្អកុំធ្វើតាម ជាធម្មតា ទេកន្លែងណាក៏ដោយមិនថាអូឲ្យតំនីរត់លោកសិតល្អមែនទេវាមានលោកខូចទេតាហើយជាអូឲ្យតែនៅវត្តជាតពុននៅមួយព្រះសិតល្អទេវតាអក្រក់ចង់ងាប់ នឹងហើយថាសម័យណាកន្លែងណាក៏មានលោកល្អនិងលោកអាក្រក់អញ្ចឹងហើយបានជាព្រះអង្គមិនមែនឲ្យយើងជ្រើសកន្លែងទេឲ្យយើងជ្រើសបុគ្គល នៅក្នុងមង្គលសោតមង្គលសោតថាម៉េចអសេវនាជាពីលៀនហ្នឹងកុំសាគប់បុគ្គលពីលបណ្ឌិតាណញ្ចសេវនាត្រូវសាគប់បុគ្គលជាបណ្ឌិតអញ្ចឹងកន្លែងណាក៏បានដែរឲ្យតែមានបណ្ឌិតហើយកន្លែងណាក៏កុំសាគប់ដែរឲ្យតែមានបុគ្គលពីល នឹងដូចវត្តចេតពុនបើព្រះអង្គថាណាមនុស្សវត្តចេតពុនល្អចុះបើលោកអាក្រក់នៅនឹងដែរនោះមិនចឹងណាណាកន្លែងមិនអាចល្អមិនល្អទេល្អគឺមនុស្សធ្វើឲ្យល្អឬមិនល្អតែប៉ុណ្ណោះអញ្ចឹងកន្លែងគ្មានឥទ្ធិពលទេតែមនុស្សទៅមានឥទ្ធិពលជាងមកលើយើងមនុស្សល្អនិងមនុស្សអាក្រក់